hey hey នៅពេលដែលអ្នកចាក់ចេញពីខ្ញុំធ្វើឲ្យរូបខ្ញុំរហេមរហាមនៅពេលដែលអ្នកចាក់ចេញពីខ្ញុំក៏មិនអាក្រក់ក៏ដេញមកតាមនៅពេលដែលអ្នកចាក់ចេញពីខ្ញុំធ្វើឲ្យខ្ញុំខ្ញុំនេះដូចសម្រាមហេតុអ្វីក៏ពេលនេះអ្នកធ្វើភ្លៀវបានអះរូបខ្ញុំឈឺចាប់ពេលដងត្រូវប្រឆាអ្នកចេញ ពីខ្ញុំតើខ្ញុំពឹងអ្នកណា នៅពេលនេះរូបខ្ញុំកំពុងតែឯកាត្រូវការស្នេហាមកគេក៏ក្បែរកាយយ៉ាក៏ប៉ុន្តែវាមិនអាចប្រអីអ្នកបានចាក់ចេញទៅហើយនឹក ឃើញកោះត្រើយទឹកភ្នែកក៏ស្រក់មានឃើញអ្វីឡើយព្រោះតែពេលនេះអ្នកធ្វើឲ្យរូបខ្ញុំឈឺចាប់ឥតស្បើយអេការស្លាប់គឺជាការបណ្ដោយការស្លាប់មិនអាចធ្វើអ្វីបានឡើយព្រោះថាពេលនេះរូបខ្ញុំមិនស្ដាប់អ្នកណាទេមានអារម្មណ៍ដូចជាឆោកណ្ដាលទន្លេពាក្យស្លាប់គឺជាពាក្យដែលខ្ញុំតែងតែទន្ទឹងពាក្យស្លាប់គឺវាជាពាក្យដែលទុំមិនណេញពាក្យស្លាប់គ្មានអ្វីទុំបីគ្មានអ្នកដេញពាក្យស្លាប់ទោះអ្នកណាមកស្លាប់ក៏ខ្ញុំ ណានៅពេលនេះម្នាក់ឯងហើយអស់ទីផ្សារព្រោះតែនាង ចាក់ចិនបាច់ស្នេហាអស់ឬខ្ញុំឯកាមិនដឹងថាពេល